ទុះមេនបូជាសពធ្វើឲ្យបាត់បង់ជីវិតអាចារ្យភ្លុកម្នាក់នៅខេត្តកំពង់ចាមគ្រោះអកុសលពិតជាមើលមិនឃើញដោយសម្លេងផ្ទុះមេនបូជាសពមួយកន្លែងស្ថិតនៅឃុំខ្នល់ដំបងស្រុកជើងព្រៃនារសៀលថ្ងៃទី27ខែសីហានេះ ពេលដែលកំពុងតែបូជាសពដែលធ្វើឲ្យរបើកទ្វារដែកខ្ទៀតមកត្រូវអាចារ្យភ្លុកម្នាក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលធ្វើឲ្យអ្នកនៅ កន្លែងនោះរត់ចែកជើងគ្នាអធិការនគរបាលស្រុកជើងព្រៃលោកវរៈសនីទូននួនមេងហួរបានប្រាប់ឲ្យដឹងថាប្រជាពលរដ្ឋម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ហើយត្រូវបានក្រុមសាច់ញាតិដង្ហែយកទៅបូជានៅមេនក្នុងភូមិរវៀងឃុំខ្នល់ដំបង ទៅតាមប្រពៃណីសូមបញ្ជាក់ថាមេននេះគឺជារបស់សហគមន៍ ប្រើរួមគ្នាសម្រាប់បូជាសពអធិការដ្ឋាននគរបាលស្រុកជើងព្រៃបានបន្តឲ្យដឹងថា ស្របពេលដែលអាចារ្យភ្លុកបានរុញសពចូលទៅក្នុងឡនិងយកអុសដាក់ពីលើ រួចចាក់សាំងដុតបានតែបន្តិចក៏ស្រាប់តែផ្ទុះរបើកទ្វារដែកបិទឡតែម្ដងក្រោយពីទទួលបានព័ត៌មាននេះរូបលោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ហើយបានឲ្យរូបលោកដឹកនាំកម្លាំងចុះទៅពិនិត្យជាបន្តឃើញអាចារ្យភ្លុកម្នាក់ឈ្មោះហឹមសឿនភេទប្រុសអាយុ72ឆ្នាំជាជនជាតិខ្មែរនៅភូមិរវៀងឃុំខ្នល់ដំបងស្រុកជើង ព្រៃខេត្តកំពង់ចាមបណ្ដាលឲ្យមានរបួសធ្ងន់ធ្ងរស្លាប់នៅនឹងកន្លែងកើតហេតុដោយសារតែដែកទ្វារលោកទៀតត្រូវក្បាល សូមបញ្ជាក់ថានៅថ្ងៃទី27ខែសីហាឆ្នាំ2022វេលាម៉ោង12:30នាទី មានប្រជាពលរដ្ឋបានធ្វើបន់ដង្ហែសពឈ្មោះធូធីរៈភេទប្រុសអាយុ19ឆ្នាំនៅភូមិរវៀងឃុំខ្នល់ដំបងស្រុកជើងព្រៃខេត្តកំពង់ចាមយកមកបូជានៅមេនបូជាយកមកបូជា នៅមេនបូជាសពសហគមន៍ស្ថិតនៅភូមិរវៀងឃុំខ្នល់ដំបងស្រុកជើងព្រៃពេលយកមកបូជានោះ មានអាចារ្យភ្លុកឈ្មោះហឹមសឿនភេទប្រុសអាយុ72ឆ្នាំជាជនជាតិខ្មែរ នៅភូមិរវាងឃុំខ្នល់ដំបងស្រុកជើងព្រៃជាអ្នកទទួលជួយរៀបចំបូជាសពដោយប្រើអុសនិងប្រេងសាំងសម្រាប់ដុតបូជាសពពេលដាក់សពចូលទៅក្នុងមេតហើយក៏រៀបចំអុសដាក់ពីលើ និងចាក់សាំងជាច្រើនលីត្រពីលើហើយលោកអាចារ្យភ្លុកខាងលើ និងបងប្អូនសាច់ញាតិសពបានបិទទ្វារនេនដោយដាក់កន្លឹះពីក្រៅរួមនាំគ្នាដើរប្រតិសិន3ជុំ ពេលដើរបានមកជុំលោកអាចារ្យភ្លុកឈ្មោះហឹមសឿនបានកាន់ចន្លុះភ្លើងគប់ នៅ មុខទ្វារមេនពេលនោះស្រាប់តែឆាបសាំងផ្ទុះមេនបណ្ដាលឲ្យខ្ទាតទ្វារមេនធ្វើ ពីដែកមកត្រូវចំក្បាលសៀតផ្កាខាងឆ្វេងរបស់លោកអាចារ្យភ្លុកម្នាក់នេះបណ្ដាលឲ្យមានរបួសធ្ងន់និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងក្រោយពីបានទទួលព័ត៌មាននេះភ្លាម រូបលោកបានចាត់តាំងកម្លាំងជំនាញប្រមទ័ននៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃដឹកនាំដោយវរៈសេនីតូកាំងគឹមហុងអធិការរងទទួលផែនប្រមទ័នសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នត់ដំបងអាជ្ញាធរភូមិឃុំគ្រូពេទ្យនិងបងប្អូនសាច់ញាតិរបស់សពធ្វើការពិនិត្យនៅកន្លែងកើតហេតុឃើញថា កន្លែងកើតហេតុស្ថិតនៅទីកន្លែងមានបូជាសពសហគមន៍ ភូមិរវៀងឃុំខ្នល់ដំបងស្រុកជើងព្រៃខេត្តកំពង់ចាមសង់ពីថ្មរៀបឥដ្ឋមានច្រកទ្វារដែកមួយ សម្រាប់ដាក់សពចូល នៅទិសខាងលិចនិងមាន បំពង់ផ្សែងមួយសម្រាប់បង្ហុយផ្សែងឡើងទៅលើអធិការនគរបាលស្រុកជើងព្រៃបានបញ្ជាក់ថាមេនរបស់សហគមន៍នេះចាប់តាំងពីកសាងមក ដោយបូជាបាន ចំនួន15នាក់រាល់ករណីបូជាលើកមុនលើកមុនគឺប្រើប្រេងម៉ាស៊ូត តែលើកនេះបែរជាប្រើប្រេងសាំងក៏ជួបនឹងគ្រោះហេតុនេះតែម្ដងដែលជាហេតុធ្វើឲ្យផ្ទុះឡដូចក្របបែកបណ្ដាលឲ្យតាអាចារ្យភ្លុកត្រូវក្បាលស្លាប់ហើយត្រូវបានសាច់ញាតិយក ទៅធ្វើបន់តាម ប្រពៃណីក្រមសម្លេងទួញសក់ពិតជាគួរឲ្យអាណិតចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ